មួយវិញទៀតរឿងបញ្ហាគ្រូដែលមកដឹកនាំមែនយូថាតើគ្រូណាដែលស័កសមបំផុតនៅពេលនៅពេលនេះនៅគ្រប់សារព័ត៌មានទាំងអស់កំពុងតែជជែកគ្នាយ៉ាងយកចិត្តទុកដាក់ហើយនឹងវិភាគយ៉ាងយកចិត្តទុកដាក់អំពីអនាគតគ្រូថ្មីរបស់មែនយូគ្រូពីរនាក់ដែលគេបដោតអារម្មណ៍ខ្លាំងជាងគេគឺលោក Zinedine Zidane អតីតគ្រូរៀលនិងលោក Mauricio Pochettino ដែលជាគ្រូរបស់ PSG បច្ចុប្បន្ន ស្រាប់តែមានព័ត៌មានចុះផ្សាយមកថាក្រុម PSG អាចនឹងអនុញ្ញាតឲ្យលោក Mauricio Pochettino ចាក់ចេញមកចូលរួមមួយ Man U ហើយយកលោក Zinedine Zidane ទៅដឹកនាំវិញនេះគឺជាព័ត៌មានមួយដែលគួរឲ្យភ្ញាក់ផ្អើលបាទមិនខ្ញុំនិយាយគួរភ្ញាក់ផ្អើលព្រោះគ្រូពងដឹកនាំសុកសុកណាគ្រូ Mauricio Pochettino កំពុងដឹកនាំសុកសុក PSG ក៏ឈរនៅលេខ1ក្នុងលេខអងរបស់បារាំងហើយឱកាសនៅក្នុង Champions League ក៏នៅមានបន្ត ហេតុអីត្រូវដូរគ្រូសំណួរចម្លើយគឺថា PSG មិនមានអារម្មណ៍តក់ក្ដៅបាទជាមួយនឹងលោក Pochettino នៅក្នុងរដូវកាលនេះទេតាមរយៈការដឹកនាំរបស់គាត់ប្រហែលប្រកួតដើមរដូវកាលនេះ គឺយើងឃើញថាទោះបីជាឈរនៅលេខ1ក៏ពិតមែនក៏ប៉ុន្តែ គេវិភាគថាមកលោក Pochettino គាត់មិនបាន bring out of the best បាទន័យថា យកចេញយកយកភាពល្អឥតខ្ចោះចេញពីណេម៉ាចេញពីមេស៊ីចេញពីអឹមអាប៉េទេជាគ្រូបង្វឹកមានរបស់ប្រើហើយគាត់ប្រើប្រាស់អត់អត់បានល្អណាមានរបស់ល្អប្រើហើយមិនមានរបស់ធម្មតារបស់ល្អជាងគេទៀតហើយគាត់មិនអាចប្រើប្រាស់របស់ល្អនោះឲ្យ ទៅជាផ្លែទៅជាផ្កាបានអានេះដែលជាអ្វីដែលលោក Mauricio Pochettino កំពុងប្រឈមមុខនៅក្នុងក្រុម PSG នាពេលបច្ចុប្បន្ននេះអ្នកគ្រប់គ្រងម្ចាស់ក្លឹបលោក Nasir Al Khelafi ហើយនឹងអ្នកវិភាគទូទៅគេមើលឃើញអញ្ចឹងឃើញថាបេតិណូនៅមិនទាន់រៀបរៀបជើងត្រូវទេទោះបីមានមេស៊ីមានណេម៉ាមានអឹមបាប៉េក៏ដោយក៏ភីស៊ីលេងនៅមានចន្លោះប្រហោងចាញ់ខ្លះចាញ់ក្រុមគួរចាញ់អីចឹងទៅបាទដូចជាឆាំពីលីកដូចចាញ់ក្រុមអឺ Club Brugge របស់ Belgium ផងការជើងនៅក្នុងជុំណាបាទអញ្ចឹងឆាំពីលីកសល់2ប្រកួតទៀតទេបាទចប់ហើយសល់2ប្រកួតទៀតទេឥឡូវ4ប្រកួតជំនេះ5ប្រកួតមួយទៀតចប់ហើយ អញ្ចឹងភាពមិនកក់ក្ដៅនេះដែលធ្វើឲ្យលោកប្រជេទីណូក៏គាត់ដឹងខ្លួនគាត់ដែរការដឹកនាំក្រុមដែលមានលុយច្រើនក្រុមដែលមានកីឡាករល្អល្អច្រើនសម្ពាធរបស់គ្រូគឺមានកាន់តែធំអញ្ចឹងគាត់តាំងតែពីដើមរដូវកាលនេះមកម្លេះគាត់សុំចេញតាគាត់ចង់សុំមកដឹកនាំស្ពឺវិញណាឃើញស្ពឺអត់គ្រូឃើញស្ពឺកាលហ្នឹងលោកហូសេចេញទៅបង្រោគ្រូរោលោកកុងតេគេអត់យកគេអត់មករោលោកណាអត់មកមកចុងក្រោយបាននូណូអេសប៉េរ៉ូតូតែពេលហ្នឹង ដូច្នេះទីណូគាត់ចង់សំដកខ្លួនចេញពី PSG មកដឹកនាំស្ពឺវិញតែ PSG ថាអត់ទេដឹកនាំតទៀតអត់តមានអ្នកណាធ្វើអីលោកឯងទេដឹកនាំបន្តទៀតសិនបាទប៉ុន្តែគាត់វាមានអារម្មណ៍អត់កក់ក្ដៅពីដើមហើយជាមួយនឹង PSG ហ្នឹងគាត់ចូលទៅដឹកនាំបានតែពាក់កណ្ដាលដើកាឃើញលោក Thomas Tuchel ត្រូវដកចោលគាត់ទៅដឹកនាំបន្តពី Thomas Tuchel Thomas Tuchel មិនដឹកនាំជោគជ័យនៅ Chelsea គាត់ទៅដឹកនាំ PSG អត់បានជោគជ័យទេណាគាត់អត់បានឈ្នះ League អងរបស់បារាំងណាគាត់អត់បានឈ្នះ Champions League ទេណា គាត់បានតែគប់ទៅ Frank មួយទេចឹងទាំងអស់នេះមិនមែនជាការចង់បានរបស់ PSG ទេធំជាងគេបំផុត Champions League បន្តមក League អងអារឿងគប់ The Frank គប់អីហ្នឹងបើមិនឈ្នះទៀតមិនដឹងធ្វើអីទេអានោះបាទកីឡាករទិញប៉ុណ្ណេះហើយអញ្ចឹងមករឿងរុកប្រឆេទីណូចង់ចាក់ចេញពី PSG មិនមែនឥឡូវនេះទេគឺតាំងតែពីដើមដើការមកម្លេះឥឡូវចៃដន្យអី Man U ដេញលោកសខ្ជាចោលហើយមែនយូកំពុងតែរកគ្រូពងរកគ្រូតាក់តងស៊ីដានតាក់តងស៊ីដានស៊ីដានថាទេខ្ញុំអត់ទៅទេព្រោះចេតនារបស់ខ្ញុំដំបូងខ្ញុំចង់ដឹកនាំក្រុមជំរឿជាតិបារាំងជំនួសកន្លែងរបស់ Didier Deschamps តែក្រោយមកគាត់ថាមែនយូចង់បានដេញសខ្ជាចោលគាត់ក៏រៀងរេរេចដែរណាគាត់រៀងចង់រៀងរៀងពិចារណាខ្លះដែរមិនអត់ទេតែគាត់ថាគាត់ដឹកអត់មកដឹកនាំបានទេព្រោះកត្តាភាសា ចាំបាច់គាត់អត់ចេះនិយាយអង់គ្លេសណាភរិយារបស់គាត់អត់ចង់រស់នៅ ទីក្រុង Manchester បកតាពីរនេះគឺជាកតាចម្បងជាងគេដែលស៊ីដានសម្រាប់ចិត្តមិនមកដឹកនាំ Man U ឃើញអញ្ចឹងក៏អ្នកគ្រប់គ្រង Man U អីហ្នឹងគឺគាត់មើលពីលទ្ធភាពដែរដឹកនាំស៊ីដានស៊ីដានមកអាចរោតទេគ្រូបាន អាចបោះពាក្យបោះសម្ដីបោះផ្លែបោះផ្កាទៅដាក់ PSG សិនទៅថាឥឡូវបើបើអញ្ចេះទេគឺឲ្យស៊ីដានទៅដឹកនាំ PSG ទៅព្រោះស៊ីដានគាត់ថាបើគាត់ដឹកនាំ PSG គាត់ដឹកនាំបានព្រោះក្លឹបបារាំងស្រាប់និយាយភាសាបារាំងបាទណាចឹងគាត់ដឹកនាំបានតែមកមែនយូគាត់អត់ទេមែនគាត់ដឹកនាំបានតែកតាភាសាកតាដែលប្រពន្ធរបស់គាត់អត់ចង់មកហ្នឹងគឺវាធំជាងធំជាងរឿងគ្រូផងមែនយូហ្នឹងបាទអញ្ចឹងគាត់ក៏ មើលឃើញផ្លូវចេញបានថាអូឥឡូវបើសិនជា PSG ពុំអត់ទៅមានអារម្មណ៍កក់ក្ដៅមួយបច្ចេកទីណូឲ្យបច្ចេកទីណូមកមែនយូមកហើយយកស៊ីដានទៅ PSG ក៏អូខេដែរព្រោះស៊ីដានគេគ្រូគេចង់បានមែនតែនមែនយូចង់បានស៊ីដានទេគាត់នៅស៊ីដានអត់មកវាអត់ជំរឿសអញ្ចឹងត្រូវយក Pochettino មកវិញណាមានតែនិយាយទុកមុនជាមួយ PSG ឲ្យហើយថាឥឡូវខ្ញុំតាក់ទងស៊ីដានស៊ីដានអត់មកអញ្ចឹងអ្នកឯងឲ្យ Pochettino ខ្ញុំមកស៊ីដានអាចទៅនងអញ្ចឹងធ្វើម៉េចផ្លូវចេញរបស់ Man U គឺត្រូវឲ្យ PSG ចរចាជាមួយនឹង Zidane សិនណាឲ្យ PSG ចរចាមួយ Zidane សិនដើម្បីឲ្យ Zidane គាត់ព្រមព្រៀងជាមួយ PSG ដើម្បីដឹកនាំ PSG ចឹងបានមានកលាមានផ្លូវឲ្យ Pochettino ចេញមក Man U បានរឿងរបស់ Man U ច្រកចេញគឺនៅកន្លែងហ្នឹងបាទមិនបាច់ទៅគិតអីច្រើនទេគិតត្រឹមតែចរចាមួយ Zidane សម្រាប់ PSG មួយ Zidane សិនឲ្យតែអូខេគ្នា Man U បាន Pochettino ហ៎រឿង Pochettino រឿងមិនតបទេ រឿងធំរឿងស៊ីដានមួយ PSG ចឹងតែស៊ីដានគាត់បោះសម្ដីគាត់ថាគាត់ទៅ PSG គាត់ទៅអញ្ចឹងវាមានអីពិបាកបើមនុស្សវាចង់ទៅក្លឹបចង់បានវាអូខេបាត់ហើយអញ្ចឹងច្រកហ្នឹងចេញផ្លូវហ្នឹងហើយបងប្អូនបាទចេញផ្លូវហ្នឹងហើយយើងមើលទៅគឺ Pochettino នឹងគិតនឹងអាចខ្លាចជាគ្រូថ្មីរបស់ Man U បាទវាអត់មានទៅពិបាកដោះស្រាយអីក្រៅពីផ្លូវហ្នឹងទេខ្ញុំមើលទៅបាទគ្រូថ្មីរបស់ Man U គឺប្រហែល90%ឯ80ខ្ញុំនិយាយ80ចុះគីឡូវាចរចាមួយស៊ីដាននៅពាក់កណ្ដាលដើការហ្នឹងវាអត់ត្រូវ ខ្ញុំនិយាយ80%សិនណាបងប្អូនស្ដាប់ខ្ញុំប៉ុណ្្នឹងសិនណានេះការវិភាគរបស់ខ្ញុំនេះខ្ញុំគិតថា80%ហើយគឺស៊ីដានទៅដឹកនាំ PSG Pochettino មកដឹកនាំ Man U បាទជាមួយខែមករាហ្នឹងវាអាចនឹងមានបាទអត់យូរទេខ្ញុំមើលទៅអត់យូរទេរឿងហ្នឹងវាវារឆក់ចេញកន្លែងហ្នឹងឃើញបាទសំខាន់លើស៊ីដានទេបាទបើស៊ីដានគាត់ព្រមថាគាត់ដឹកនាំក្លឹបគាត់រើសយក PSG ហ្នឹងអូខេហើយអ្វីអ្វីគឺចេញងាយស្រួល ក្រៅពីលោកស៊ីដានក្រៅពីបេសេទីណូមិនថាអត់មានលទ្ធភាពថាគ្រូផ្សេងផ្សេងអត់អាចមកបានទេណាគាត់ថាមើលទៅគ្រូពីរនេះបេសេទីណូលយត្រង់បេសេទីណូចង់ចេញពី PSG ទៀតណាបាទវាចំពេលគ្នាហ្មងចំពេលដែល Pochettino គាត់អារម្មណ៍អត់ល្អអត់កក់ក្ដៅជាមួយនឹង PSG គាត់ចង់ដឹងនាំតែក្លឹបណាល្មមល្មមបានណាកុំដាក់សម្ពាធគាត់ពេកគាត់មានសម្ពាធខ្លាំងណាមានន័យម៉ាផងមាននេះអឺពីណាគេដូចជា Roy Keane គាត់ គាត់វិភាគនៅក្នុងដែលទូរទស្សន៍ Sky Sport គាត់និយាយថាអ្នកឯងមានណេម៉ាអ្នកឯងមានមេស៊ីអ្នកឯងមានអឹមបាប៉េហើយអ្នកឯងចង់ដូរក្លឹបមកក្លឹបដែលកំពុងមានវិបត្តិមានបញ្ហាតើជាការគិតត្រឹមត្រូវឬខុសរយគីមគាត់និយាយអញ្ចឹងណាគាត់និយាយសួរគ្នាឯងនៅក្នុងបទវិភាគហ្នឹងអញ្ចឹងរឿងរឿងគាត់មានអារម្មណ៍មិនអានឹងជារឿងរបស់គាត់ទេព្រោះគាត់គិតថាសមត្ថភាពគាត់អត់អាចកាន់ដាវដល់មុតស្រួចនេះបានទេ គាត់អត់ចេះប្រើទេដាវនេះទុកអ្នកឲ្យអ្នកដែលគេមានសមត្ថភាពខ្លាំងឲ្យគេកាន់តោះដាវនឹងណាដូច្នេះបើសិនជារឿងនឹងអាចកើតឡើងមែនមានន័យថាស៊ីដាន គឺជាគ្រូម្នាក់គត់នៅក្នុងពិភពលោកស៊ីដានក៏ដោយ Mauricio Pochettino ក៏ដោយគឺជាគ្រូពីររូបគត់នៅក្នុងពិភពលោកដែលបានដឹកនាំទាំង Ronaldo ផងដឹកនាំទាំង Messi ផងណាព្រោះស៊ីដានធ្លាប់ដឹកនាំ Ronaldo នៅ រៀលហើយហើយបើគាត់ទៅ PSG គាត់នឹងទៅដឹងនាំមេស៊ីកម្ពុជាកីឡាករ2លើលោកនាពេលបច្ចុប្បន្ននេះមួយទៀត Pochettino ក៏ដូចគ្នាបើសិនជាគាត់មក Man U Man បានថាគាត់ដឹកនាំ Ronaldo ដែរអញ្ចឹងគឺជាគ្រូ2អ្នកស៊ីដានធ្លាប់ដឹកនាំ Messi ផងដឹកនាំ Ronaldo ផងក្រៅពីនោះអត់ទាន់មានគ្រូណាធ្លាប់បានដឹកនាំកម្ពុជាកីឡាករទាំងពីរនេះទេបាទអូខេផ្លូវចេញហើយយើងសិក្សាទៅលើគ្រូផ្សេងទៀតថាតើអ្នកណាដែលជាបេក្ខភាពផ្សេងទៀតដូចយើងជជែកគ្នាប្រហែល show កន្លងទៅហើយ Brendan Rodgers របស់ Leicester ពិបាកចេញព្រោះគាត់កំពុងដឹកនាំ Leicester Leicester កំពុងតែពិបាកនៅក្នុងលីកអញ្ចឹងរឿងថាហៅថាយកគ្រូរបស់គេមកពងគេពិបាកហ្នឹងក៏គេមិនអាចដែរតែគីឡូថាអស់ Leicester ចង់ដេញគ្រូដែរអាហ្នឹងខ្ញុំមិនដឹងថាម៉េចទេណាតែខ្ញុំមើលទៅ Leicester ដេញទៅយកគ្រូណាមកខ្ញុំសួរ Brendan គាត់មិនមែនថាគាត់ដឹកអន់រដូវកាលនេះរៀងធ្លាក់ឯងមិនមែនគ្រូណាល្អអត់ខ្ចោះវត្តរដូវកាលទេគាត់រដូវកាលនេះគាត់រៀងរៀងយ៉ាប់បន្តិចតែគីឡូពាក់ដាររដូវកាលគាត់រើបឡើងវិញអញ្ចឹងណា ចឹងបើខ្ញុំមើលទៅយក Brendan Rodgers វាដូចជាពិបាកយកយក Erik ten Hag របស់ Ajax នោះ Erik ten Hag ក៏មើលទៅដូចជាអត់អើពើអត់ចាប់អារម្មណ៍អីពីការងារជាមួយនឹង Man U ទេបើគាត់ថាគាត់ផ្ដោតអារម្មណ៍ទៅលើក្រុម Ajax ខ្លាំងជាងគេមកអស់ក្នុងរយៈពេលពេលនេះបាទគាត់អត់ចង់បែកអារម្មណ៍ទេគាត់ដឹងនៅអាសាក់ដើម្បីឈានឆ្ពោះទៅរក Champions League នៅក្នុង វគ្គដ៏ដ៏ល្អអត់ខ្ចោះមួយបាទគាត់និយាយអញ្ចឹងបាទអញ្ចឹងសួរថារដ្ឋថាអាចមកអីវាភាគរយតិចព្រោះគាត់នៅពុំមានការងារ Brand Archer កំពុងមានការងារគ្រូមួយទៀតដែលគេគិតថាអាចដែរស្ថិតក្នុងចំណោមដែលមានចាមរានដែរ Luis Enrique គ្រូក្រុមជំនួយជាតិអេស្ប៉ាញគាត់បានបកស្រាយថាគាត់កំពុងតែរវល់ការងារមកអេស្ប៉ាញហើយគាត់ក៏សប្បាយចិត្តមួយការងារក្រុមជំនួយជាតិអេស្ប៉ាញដែរគាត់អត់ចង់ដឹងមកមែនយូទេអានេះអាចថា clear មួយហើយ មួយទៀតគ្រូគ្រូបង្វឹកចំនួនជាតិអ៊ីតាលីលោករូបូតូមែនស៊ីនីក៏គាត់បានឃ្លាមួយដែរគាត់និវសូមែនយូតាក់តងចចាមអារាមទេប៉ុន្តែគាត់ក៏ថាគាត់ក៏រវល់ការងារមួយក្រុមជំនួយជាតិអ៊ីតាលីជាពិសេសយុទ្ធនាការជំរុះ World Cup ដែលនៅសល់ក្នុងដៃនេះដែលអ៊ីតាលីត្រូវលេង play off បាទអ៊ីតាលីមួយប៉ូទុយហ្គាល់ហ្នឹងអត់មានបានឡើងទៅទាន់មានសម្បត្តិយន្តហោះអង្គគេណាត្រូវលេង play off ដើម្បីយក3ប្រទេសចុងក្រោយនៅអឺរ៉ុបទៀតបានទៅលេងកាតា2022 FIFA World Cup បាន ចឹងរូបតនស៊ីក៏គាត់ផ្ដោតទៅលើការជួយអ៊ីតាលីដែរគ្រូបង្វឹកមួយទៀតដែលគេឲ្យពងឲ្យតម្រុយម្ល៉េះនោះគឺគ្រូក្រុមជំនួយជាតិអាល្លឺម៉ង់ចាស់លោកជូស៊ីមឡូដែលបានបញ្ចប់ភារកិច្ចជាគ្រូបង្វឹកក្រុមជំនួយជាតិអាល្លឺម៉ង់បន្ទាប់ពីចប់យូរ៉ូក៏គេថាគ្រូនឹងល្អដែរបាទគួរតែពិចារណាដែរណាក៏ប៉ុន្តែសាក់អ្នកខ្លះសាក់យោជូស៊ីមឡូយោមិនសាក់យោមិនបើគាត់មិនចង់មកយើងយោមិន ណាហើយមែនយូក៏អត់មានឃើញអាវពើមួយនឹងលោកជីមឡូនោះដែរបាទបើសិនជាឧទាហរណ៍ថាឥឡូវចូលជីមឡូគាត់ចង់មកនាំអាហ្នឹងយើងតាក់ទងទៅងាយស្រួលទេតែឥឡូវហ្នឹងគាត់ស្ងាត់គាត់ចង់សម្រាកគាត់ចង់អីចឹងតែគីឡូយើងអត់តន់តាក់ទងទៅណាបាទអាចមែនយូ call ទៅសួរគាត់អីសិនអញ្ចឹងទៅបើគាត់ចាប់អារម្មណ៍អាចយកគាត់អីអញ្ចឹងទៅណាបាទតែមករយៈនេះលោកជីមឡូគាត់ថាគាត់ដូចហត់ហើយមួយការងារគ្រូគាត់ចង់សម្រាកចង់អីរបស់គាត់អញ្ចឹងដែរហើយមួយរូបទៀតគឺលោក Ralph Renick អតីតគ្រូរបស់ RB Leipzig ដែលបច្ចុប្បន្នគាត់មានការងារនៅក្លឹប Lokomotiv Moscow នៅរុស្ស៊ីតែគាត់មិនមែនជាគ្រូរបស់ទេគាត់គឺជាដូចនាយកផ្នែកបច្ចេកទេសកីឡាអីទេនៅក្នុងក្លឹប Lokomotiv Moscow ហ្នឹងហើយ Rafranik នេះក៏លឺសូមែនយូពងតែតាក់ទងដែរបើមែនយូថាបើសិនជាអត់បានលោកបូជាទីណូទេគាត់មែនយូនឹងទៅតាក់ទងមួយ Rafranik គ្រូអាល្លឺម៉ង់ដែរបាទគ្រូជំនឿអាល្លឺម៉ង់ដែរហើយរយៈនេះយើងឃើញថាគ្រូអាល្លឺម៉ង់ល្អល្អច្រើនបាទ បាទអឺ Jurgen Klopp Thomas Tuchel បាទ Julian Nagelsmann របស់ Bayern បាទហើយនឹង Rafrenic ហ្នឹងក៏គេគាត់ថានៅតែមានគុណភាពអាចដឹកនាំក្រុមធំធំបានបាទហើយក្រៅពីគ្រូទាំងអស់នេះគ្រូផ្សេងផ្សេងទៀតដូចជាលោកឡូរ៉ង់ប្លង់ដែលរឡង់ប្លង់ឥឡូវថ្ងៃគាត់ដឹកនាំនៅក្លឹបនៅអាស៊ីយើងនេះឈ្មោះខ្ញុំសុំឆែកមើលបន្តិច លោរ៉ង់ម្លងហ្នឹងគាត់អឺនិយាយទៅគាត់សុបាយចិត្តជាមួយនឹងការងារ menu ហ្នឹងហ្មងឲ្យតែ menu តាក់ទងមកគាត់ណាប៉ុន្តែគាត់គិតថាការងារនេះគឺ menu នឹងមិនតាក់ទងមកគាត់ទេឥឡូវគាត់កំពុងតែ ដឹកនាំក្លឹប Al Rayyan អារយ៉ាងនេះគឺជាក្លឹបមួយដែលមានមូលដ្ឋាននៅក្នុងប្រទេសកាតាដែរណាគាត់គាត់ថាក្លឹប Man U អត់តាក់ទងមកគាត់ទេព្រោះគាត់ដឹងសមាជិកអីព្រោះក្លឹប Man U គឺជាក្លឹបដែលគាត់ធ្លាប់លេងឲ្យអញ្ចឹងគាត់ចង់ដឹកនាំដែរ ណាលូរ៉ង់ប្លង់ក៏ធ្លាប់ដឹកនាំក្រុមជំរឿជាតិបារាំងហើយក៏ធ្លាប់ដឹកនាំក្រុម PSC ពីមុនមកដែរបាទការងារគាត់អញ្ចឹងមើលយើងមើលតែពាក្យការងារនេះដឹកនាំក្រុមបុកដូ2007 2010 2010ដឹកនាំក្រុមជំរឿជាតិបារាំង2013មកកាន់ការងារក្រុម PSG ហើយ2020កន្លងទៅថ្មីថ្មីនេះដឹកនាំអារយ៉ានរបស់កាតាហ្នឹងហើយហើយថាអើគ្រូដែលធ្លាប់ដឹកនាំក្រុមអាស៊ីយើងមិនមកដឹកនាំអឺរ៉ុបកាត់អត់ទេចុះហ្សាវីទៅមកពីកាតាដែរតា លោកអាសេនវិញហ្គើក៏ធ្លាប់មកធ្លាប់ដឹកនាំតូក្យូវើឌីអឺយកគាត់មកអេម៉ារីណូដែរតាមុនមកដឹកនាំអាសនលណាអញ្ចឹងកុំទៅគិតរឿងហ្នឹងគិតរឿងថាតើគាត់ធ្លាប់ជួយអីបានខ្លះដល់ក្លឹបធំធំកន្លងមកបាទហើយនឹងក្លឹបដែលគាត់ដឹកនាំក្លឹបនៅអាស៊ីក៏ដោយតើតើគាត់ជួយអីបានខ្លះបាទហ្នឹងមិនត្រឹមត្រូវអញ្ចឹងបែកពីគ្រូផ្សេងផ្សេងទៀតមានតែប៉ុណ្្នឹងទេហើយឥឡូវហ្នឹងគឺដែលខ្ញុំគិតថាខ្ញុំនិយាយមិញម្ដងទៀតបញ្ជាក់ថា80%ដែលខ្ញុំគិតថា លោក Pochettino អាចមក Man U ហើយ Zidane ទៅ PSG បើសិនអ្វីៗដូចជាព័ត៌មានបានចុះផ្សាយ Zidane ពិតជាចង់ទៅដឹកនាំ PSG មែននោះគឺងាយស្រួលសម្រាប់ Man U យក Pochettino មកបាទ